សួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំមានវីដេអូមួយមកចង់ចែករំលែកអ្នកទាំងអស់គ្នាពីរបៀបអឺ download អឺវីដេអូពី YouTube ឬក៏ Facebook អញ្ចឹងកុំឲ្យខាតពេលវេលាយូរអ្នកទាំងអស់គ្នាមកទស្សនាអ្នកគ្នាមុនដំបូងអ្នកទាំងអស់គ្នាអាចបើក Google មកយើង search ពាក្យ YouTube មកហើយ YouTube មកយើងឆ្លាញ់បတ်មួយណាឥឡូវដោយសារតែនេះយើងឆ្លាញ់បတ်មួយនេះគឺយើងចង់ download វា គឺយើងចុចលើវាមកចាំតិចដោយសារតែអ៊ីនធឺណិតរបស់ខ្ញុំគឺខ្ញុំ share hotspot ពីនៅក្នុងទូរស័ព្ទដៃអញ្ចឹងវាធ្វើឲ្យ slow តិចនេះបន្តមកអឺនេះបត់នេះខ្ញុំចូលចិត្តបត់ហ្នឹងហើយខ្ញុំនេះតិចហើយវាវា full screen 아이좀 짜자 아이니 셀마 chúng này là phải hai nhầm dò đi ờ, à, thì thì pin đi copy video URL copy là mất là mất gì chơi gì người nữa Tổng mới đi dùng search giờ tao thêm mới là mình sport ha 4x ví dụ tâm lý và hay dùng bình thường mà vì cầm thì nó cứ nghe là nó copy à url này nhé cho một hai này này để đi một hai hai mình nó hai cái đó mất này à mình chụp bỏ ra đi xuống hai giờ nó chụp đảo luôn mà វានឹង load link នេះនេះនេះចឹងហើយនេះនេះហើយអ្នកនរគ្នាចង់បាន ជាវីដេអូភេទគេអញ្ចឹងខ្ញុំចង់បានអឺបើហើយខ្ញុំចុចតាមលុនមក display អឺបើអ្នកទាំងអស់គ្នាពេញចិត្តនៅអ្វីដែលខ្ញុំធ្វើនេះគឺអ្នកទាំងអស់គ្នាអាចជួយចុច subscribe បានដើម្បីទទួលបាននៅវីដេអូ ផ្លាច់ផ្លាយបន្ថែមទៀតដែលចំណេះដែលខ្ញុំមានគឺខ្ញុំនឹងដាក់នៅលើនឹងអស់ហើយតោះបងអ្នកនរគ្នាចុចរូប download នេះបាទអ្នកទាំងអស់គ្នាអាចមានអ្វីដែលធ្វើបានអាច comment នៅក្នុងវីដេអូនេះបានបន្ទាប់មកនេះយើងចុច share មកហើយនេះវាចុច share នៅកន្លែង folder download ឈ្មោះថាវីដេអូនឹកអូនណាស់ស្រីឆ្នាំរបស់បងខ្ញុំចុច start download con đường <coughs> ok cái nhà lấy user open này và lấy nào nhé lấy những bật những cái chuyện gì này nó rồi lại là lốt lên trong video còn những bước selection này mà bây giờ